បានអញអ៊ំក៏រីពេញដីអញ្ចឹងមកពីខ្ញុំអ៊ំមិនប្រយ័ត្នហ្នឹងណាទៅចាញ់ខ្ញុំកាប់វិញបាច់ទេការងារប៉ុណ្ណឹងជួយបានហើយឯងអត់មានត្រូវធ្វើអញ្ចឹងណារាយរាល់ថ្ងៃពេកទេនេះមកពីខ្ញុំមិនសូវជាអ៊ំហ្នឹងណារាល់ថ្ងៃម៉ែគាត់ប្រាប់ចាំមើលខ្ញុំឲ្យគាត់បរិញ្ញាខ្ញុំអ៊ំទៀតអត់ឲ្យកពុបអញ្ចឹងទៀតទេ តាឥឡូវនឹងឃើញឯងហត់ហើយទៅហូបទឹក ចាយអង្គពេញដីទៀតហើយនឹងរឿងហ្នឹងតើសួរម៉ែមិនដឹងគ្រាន់តែបរៀនខ្ញុំខុសតិចតួចសោះសិតចាក់អង្គចោលម៉ែអើយម៉ែម៉ែអត់ចោលអាចរិតប្រកាន់ច្រើននឹងមែនណាអេអីហ៎អាណាកអង្គចោលហ៎ណាប្រពន្ធឯងនេះ ឯងសោះណាហេយាយម៉ែអ្នកប្រាប់ឲ្យថាខ្ញុំអុំអញ្ចឹងនេះបានហើយបានហើយម៉ែឈប់និយាយហ៎ម៉ែឯងអត់ចូលចិត្តប្រពន្ធខ្ញុំតាំងពីដើមមកអញ្ចឹងប្រពន្ធខ្ញុំធ្វើអីក៏ម៉ែឯងអត់ត្រូវចិត្តដែរណែអាគ្រីអញមិនមែនជាស្ដីឲ្យមនុស្សទេគាត់តែមនុស្សនឹងខុសឯស្ដីឲ្យតែខ្ញុំបានខុសហើយឯងបាទបានហើយ មិនចង់និយាយជាមួយប្តីប្រពន្ធឯងទៀតទេទោះនិយាយយ៉ាងណាក៏វានៅតែដដែលដែរអញទៅផ្ទះបងប្អូនល្អជាងតោះ ឡប្រហើមិនក៏មិនដាក់ប្រហុកបើមិនដាក់ប្រហុកនេះសម្លប្រហើនោះស៊ីកើតដែរហើយម៉ែនៅស្រុកខ្ញុំគេស្លប្រហើតែដាក់ប្រហុកហ្នឹងមិនក៏គេនៅស៊ីកើតចាំម៉ែឯងមិនសាជាមួយស្លប្រហើដាក់ប្រហុកម្ដងមើលតើវាមិនអត់ណែមិនស្រឹកចិត្តពុតឯងនិយាយជាមួយយើងនេះជាម្ដាយក្មេងឯងណាឯងជាកូនប្រសានេះនិយាយស្ដីអីនេះឲ្យវាចេះគួរសមគោរពចាស់ទុំជាម្ដាយក្មេងផង ចុះខ្ញុំមានបានឆ្លើយដាក់ម៉ែពីអង្ការណាមកហើយខ្ញុំខុសត្រង់ណាគ្រាន់តែស្លបប្រហែលដាក់ប្រហុកហ្នឹងហើយម៉ែក៏ប្រកាន់ម៉េះយើងមិនចង់ប្រកាន់ទេតែវាទៅស្រីស្អីនិយាយអន់ចក្រានជើងឆ្នាំងក៏មិនចេះហើយរងៃក្បាលពីណាគេមករៀបបាយរៀបទឹកឲ្យម៉ែហ្នឹងមិនក្បាលមីនីទេអី គ្រាន់តែស្លខុសរបៀបបន្តិចសោះហ្នឹងណាក៏មិនបានដែរអញថាឲ្យថាថាមនុស្សស្រីខ្ចាត់រត់នេះមិនដឹងពូចពងវងបោនៅណាទេតែវាមិនស្ដាប់វានៅតែយកអើយមានកូនប្រុសមួយនេះអាលួយនឹងបបវល់អញ្ចឹងយកប្រពន្ធមួយណាក៏វាមិនដែលដូចម្ដងណាហើយមកពីកូនប្រសាឬក៏មកពីម៉ែក្មេកតើកូនប្រសាណានៅមួយម៉ែកើត បើម៉ែរបៀបម៉ែឯងហ្នឹងម៉ែម៉ែចង់ភាសាអីចាំកូនឆ្លោឲ្យអត់អីចាំកូនដោឲ្យម៉ែម៉ែម៉ែមានរឿងអីជាមួយប្រពន្ធខ្ញុំទៀតហើយហ្នឹងហ៎មិនបានមានរឿងមិនចេះឈប់មិនចេះហៅចឹងម៉ែគឺម៉ែនឹងឯងគាត់ប្រកាន់គំនិតគាត់ សំបីតែខ្ញុំស្លបអាហារដាក់ប្រហុកក៏គាត់ប្រកាន់ដែរបើបបាក់ស្វាចិត្តណាស់ហាគ្រាន់តែលបអាហារដាក់ប្រហុកហ្នឹងណាជប់លៀងឆ្កែហ្មងអញ្ចឹងម៉ែក្មេកអើយម៉ែក្មេក លឺថាកូនភាសាមុនមុនសុទ្ធតែបាក់ស្បាតចាំមើលមីក្រាម្ដងមើលតើវាយ៉ាងម៉េចវិញ សម្រាមកែកពស់ចង់ដងហើយចង់ខ្លាត់វាហើយស្មានឹងមិនទាន់មកបោះសម្រាមទៀតលោកអើយសម្រាមតែពឹសពឹងផ្ទះវិក្រាវិក្រា ស្អីម្ដងឯងហើយខ្ញុំសួរមកឯងនេះអត់គិតឲ្យខ្ញុំដេកខ្លះទេហើយអាអាបោកជាបោកស្បែកហ្នឹងវាប្រមាណម៉ោងហ្នឹងក្រាណែរៀបបាយរៀបដឹកហើយយើងមកបោកជាទៅវាងាប់អីស្រីអីក៏អស់គូមិនរួចអញ្ចឹងហ៎បើម៉ែគ្រាន់បានម៉ែបោកខ្លួនឯងទៅខ្ញុំនិយាយមែនខ្ញុំមិនដឹងថាធ្វើមិនត្រូវចិត្តម៉ែឯងណាបើគង់តបនដែរសោះនិយាយច្រើនណាស់ច្រើនគ្រាន់តែខ្ញុំដេកតិចតួចក៏មិនបានដែរ ណែណែមីក្រានាងឯងអាចយកការខ្លះផងណាមកផ្ទះក៏ដូចមុខនាងឯងដែរអ្នកទាំងអ្នកភូមិគេមកគេចូលមកគេមកផ្ទះមុនគេឃើញថាផ្ទះហ្នឹងយ៉ាងម៉េចគឺមកយកប្រចាំផ្ទះហ្នឹងគឺវាកកិច្ចចឹងកុំមកវល់ដាក់អារម្មណ៍អួយដាក់ប្តីពេកចុះខ្ញុំមកអួយដាក់ប្តីខ្ញុំតើមិនមកអួយដាក់ប្តីមកឯងណា អូយម៉ែឯងកំភៃប្តីម៉ែឯងស្លាប់យូរហើយខ្ញុំទៅប្អូនដែរប្តីម៉ែឯងស្អីនិយាយស្ដីអីអត់វាដឹងខ្យល់ដឹងជឺដឹងតំបន់ផងណែកុំមកប៉ះពាល់ប្តីអញណាម៉ែម៉ែហ៊ានតែខ្ញុំផងហើយចាំមើលម៉ែមានរឿងទៀតហើយចាំមើលបងសេរីមកខ្ញុំទូបាត់ប្រាប់គាត់ហើយម៉ែប្រកាន់តែកំណត់ខ្លួនឯងអញ្ចឹងអាណាក ជាងវាសុបាយជាងជាងទៅទៅទៅទៅឲ្យមិនចាំមកវិញទេមកទៅឲ្យឡានមកគាត់ក៏ល្អដែរនេះអាចធំណាស់វិញតោះអត់កន្លែងទៅទេកុំឲ្យនៅទីនេះទេ ខ្ញុំឆ្ងល់មកឯងដែរនេះបើមិនរោរឿងប្រពន្ធខ្ញុំមួយថ្ងៃវាមិនស្រួលខ្លួនមែនម៉ែខ្ញុំមកមកពីស្រែយប់ផងហត់ណាស់ម៉ែម៉ែមានដឹងអត់យ៉ារីឯងមកដល់ផ្ទះព្រាមនេះឯងមានសួរហេតុផលអញទេហើយឯងស្ដាប់តែប្រពន្ធឯងមកខាងនេះឯងមានសួរអញទេចាំបាច់ឯងត្រូវសួរម៉ែឯងដែរបើមានរឿងរងថ្ងៃហ្នឹងម៉ែឯងធ្វើឲ្យខ្ញុំចិត្តស្ងប់ថ្ងៃបានហើយ cái gì Anh chỉ may là bọn ấy đó Anh tha Anh nhé Mình ơi em ngọc chuyện một ngày ná hảต้องbị ấy cợt mòn nhé Hai mình ấy ngọc chuyện thế hả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 ទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំសំចូលគ្នាយ៉ាងល្អឥតខ្ចោះពីទឹកដោះគោស្រស់និងទឹកខ្មុំធម្មជាតិពិតពិតរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវរូម៉ាណូក្លិនជោគជ័យរបស់បរោអង្គសន្តើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ខ្ញុំអត់ដឹងនិយាយជាមួយម៉ែឯងមិនខ្មិចទៀតទេ ប្រហែលជាម៉ែឯងនេះមិនចង់ឲ្យខ្ញុំមានប្រពន្ធទេឲ្យតែខ្ញុំមានប្រពន្ធដឹងតែមានរឿងហ្មងហើយម៉ែឯងមិនក៏ចង់កម្មពីមួយខ្ញុំម៉េះមានរឿង មានអ្នកណាគេមកធ្វើបាបម្អែងទេមិនថាប្រពន្ធខ្ញុំសូម្បីតែខ្ញុំនេះមិនដែរបានតែលើកដៃវាយម្អែងម្ដាយទេណាម្អែងនេះក៏មកធ្វើឈឺចាប់កំសត់ពេកគ្មានអ្នកណាគេមកយំសោកជាមួយម្អែងទេអូចូលបាក់ម៉ែតោះតែប្រាំបើហឹងសាលើម៉ែទៅហៅថាធ្វើបាបមែនទេណាអាក្រេម៉ែមិនបាច់បកស្រាយអីច្រើនទេម៉ែខ្ញុំអត់ចង់ចំណាយពេលស្ដាប់ម៉ែឯងនិយាយទៀតទេ Nhưng trong xô mà anh chứ Ta mà anh nhỉ Cho bà co hưởng một ngày ba nó Anh mới lời vậy thì mỗi quậy cậu bán Anh mình lâu Ở tới muốn đưa một vụ quậy anh ទៅតាមម៉ែបងឯងចឹងតិចលោគាត់ខឹងធ្វើអីផ្ដេសផ្ដាសទៅមិនអីទេគាត់មិនមែនក្មេងណាគាត់ទៅណាមិនឆ្ងាយទេឆ្ងាយអស់ហើយត្រឹមតែអំបូរហ្នឹងឲ្យគាត់ទៅសិនណាតែខ្ញុំចិត្តតែខ្លាចហ្នឹងណាបើគាត់ចិត្តច្រើនជាងក្មេងទៀតហ្នឹង ថាមិនអីគឺមិនអីឯងកុំនិយាយច្រើនពេកយីពុកចង់ខឹងឯងវិញទៀតតាមពិតទៅម៉ែកូននឹងមិនខុសគ្នាអីប្រហែលទេបើកុំតាជ្រុលខ្លួនកុំអីមិននៅស្រុកស្រោប្រហៅដាក់ផុកនឹងទេហើយណារ៉ា ឲ្យខ្លួនឯងខកខ្លួនតទៅបានអូនអញ្ញាប្អូនអានកម្មកម្មជាងនេះបងណាថាឯងសម្រួលកូនខ្លះទៅណាហៀងយ៉ាងណាវាទាំងពីរនាក់ក៏ជាកូនរបស់យើងដែរ សម្រួលស្អីបងបើពួកវាឆ្លើយម្លឹងម្លឹងនេះនេះវាហ៊ានមិនដឹងរឿងគេទៀតណាក្បាលម៉ែវានេះបដប់ទៀតបងឃើញទេមានអាណាមកអត់រកខ្ញុំអត់វាឃើញមុខខ្ញុំរាល់ថ្ងៃនេះវាសង្ស៊ីខ្ញុំទាំងរស់ចុះបើថ្ងៃណាមួយខ្ញុំបណ្ដោយវាវាប្រកាសជាហ៊ានលើកដៃសម្រាប់ខ្ញុំមិនខានទេបង អីវាដល់ប៉ុណ្ណឹងផងអាសេរីនេះបើឯងនិយាយចឹងមែនណាបងថាទៅប្តឹងមេភូមិទៅហើយហៅគាត់មកនិយាយគ្នានៅផ្ទះត្មងទៅស្មានមិនដល់សោះអាសេរីយ៉ាអាសេរី បានហើយប៉ណ្ណឹងខ្ញុំយល់ហើយឥឡូវចាំស្ដាប់ខ្ញុំនិយាយវិញម្ដងលោកប្អូនឆាប់ជួយដោះស្រាយខ្ញុំផងខ្ញុំនេះជាបងជាអំវាពិបាកនឹងជួយដោះស្រាយវាណាស់ពួកវាទាំងពីរទាំងបីនេះឆ្លោះគ្នាមិនឈប់សោះបាទបញ្ហាគឺនៅត្រង់ថាម៉ែមិនចង់ឲ្យកូននៅផ្ទះជាមួយហើយកូនក៏មិនចង់ចេញចុះបើកូន មិនចង់ចេញពីម្ដាយទៅហើយបងស្រីចង់ដេញពួកវាធ្វើអីដូចលោកប្អូនប្រធានភូមិនេះស្ដាប់ស្ដាប់ហើយថាពួកវានេះធ្វើឲ្យខ្ញុំសម្បើជុំប៉ុណ្ណាឲ្យខ្ញុំនេះចិត្តត្រជាក់យ៉ាងម៉េចបើកូនម៉ាក់ម៉ាក់ហ្នឹងនេះហើយណាមួយនេះខ្ញុំមិនពេញចិត្តនឹងកូនហ្នឹងឲ្យមកនៅជាមួយខ្ញុំទៀតហើយបងប្អូនក៏ដូចគ្នាដែរបើដឹងថាម៉ែនេះគាត់ចិត្តក្តៅដាក់យើងហើយ បងប្អូនឯងមិនធ្វើខ្លួនជាទឹកទៅធ្វើខ្លួនជាសាំងឬប្រេងឥឡូវមិនដែរចាក់សាំងផង ចាក់ប្រេងផង បានគាត់ដេញពីប្រទេសអញ្ចឹងហ៎តែឥឡូវគិតមិនឥឡូវខ្ញុំមិនដែរចង់មានរឿងមួយគាត់ទេពូ តែម៉ែខ្ញុំនេះនៅមិនដែរសោកសោះឲ្យតែខ្ញុំមានប្រពន្ធម្ដងម្ដងអញ្ចឹងឯងគួរតែយល់ណាសេរីអញជាកូនប្រុសកុំធ្វើចរិតបែបហ្នឹង គាត់ជាម្ដាយយើងចាញ់គាត់ខ្លះទៅហើយបើឯងចង់ឈ្នះគាត់ណាពូស៊ូមួយឯងឈ្នះហើយបានអីខ្ញុំមិនដែលចង់ឈ្នះគាត់ទេអឺបើមិនចង់ឈ្នះប្រឹងប្រកែកមិនគាត់ត្រូវគឺធម្មបាននឹងលោកវិភូមិគាត់អត់ទ្រាំតិចសោះហើយឯងបានមកនៅផ្ទះវិញនេះសងនឹងពិបាកដើររੋសំដីគេនៅមិនចឹងហី ជួបបើកូនវាឡើងចង់ឈ្នះបងទៅហើយតើបងដេញវាទៀតទេគ្មានអ្នកណាដាច់ចិត្តដេញកូនខ្លួនឯងចាញ់នេះពេលនេះហ៎បានដល់ចំណុចប្រសពហើយសេរីម៉ែឯងលេងដេញឯងហើយហើយអញគួរធ្វើមិនឥឡូវហ៎ម៉ែ រឿងណាឈប់ឆ្លោះគ្នាត្រឹមហ្នឹងទៅខ្ញុំមកសុំនៅតាវិញផងយកឆ្កែតាមឆ្កែយកមាន់តាមមាន់នេះឯងនិយាយគេហ្នឹងអត់និយាយអីទេខ្ញុំថាស្រឡាញ់ប្តីត្រូវស្រឡាញ់ម៉ែក្មេងអញ្ចឹងហីឥឡូវខ្ញុំយល់ហើយតែណាហើយខោដាច់បានដេកទៅហើយកុំតង់វាដាច់ទៀតទៅអី បានទេលោកអើយលោកគាត់របស់ផ្ទះប៉ុណ្ណឹងក៏បងមិនកើតដែរប្រាប់ហើយប្រាប់ទៀតថាមុខផ្ទះហ្នឹងគឺសេរីសួស្តីទៅថាមុខផ្ទះហ្នឹងមីក្រាក្រាក្រាក្រាស្មានណានាងឯងចេញមកបោះមុខផ្ទះហ៎អូនថៃទៀតអីហ្នឹងហ៎ហើយស្មានណាមកបោះផ្ទះហ៎ខ្ញុំវាមិនតាន់បោះខ្ញុំវារវល់ម៉ែ រាំងវាដោះសារនឹងឯងដដែលដដែលពីមុនណាដោះសារវាសំហេតុផលតែឥឡូវនេះអាគ្រីវាអត់ធ្វើការធ្វើងារទៅឆ្លែទៅភ្លឺទេហើយនេះនាងឯងយល់លេះហាក់ថានៅដំបាយដំស្លោវាទៀតហ៎យ៉ាងម៉េចសម្រាមតិចទៀតប៉ណ្ណឹងបោះមិនកើតទេហ៎ខ្ញុំមានរវល់ផ្លៃប្រពន្ធខ្ញុំម៉ែចេះដឹងរឿងស្អីម៉ែនៅក្រៅបន្ទប់ខ្ញុំនៅក្នុងបន្ទប់ហើយម៉ែក៏ចេះដឹងរឿងខ្ញុំម៉េច អូអូមកវានិយាយមើលស្មើស្មានតែអញហ្នឹងមិនដែរក្មេងចុះប្រម៉ៃគ្រប់ក្មេងម៉ៃគ្រប់ដឹងអីគេខ្លះចុះឯនេះខ្ជិលវាមិនរវល់ធ្វើស្អីទេតែឯងខ្ជិលអស់គូតមិនរួចតែម៉ាក់ម៉ាក់ហ្នឹងលោកអើយបាច់ឆ្លាប់ហើយវាមានរឿងស្អីទៀតហើយម៉ែលោកឡាលោកឡាឆ្លងអត់បានទេបានពួននេះមានរឿងអីខ្លះពីរឿងដដែលដដែលទេត្រូវហើយឯង រឿងដដែលដដែលហ្នឹងរឿងចាស់ដដែលដដែលហ្នឹងចាស់ណាមិនចាស់ហ៎នៅតែអង្គុយប្រកាសដែរប្រកាសដេកប្រកាសហ្នឹងហើយអាគិតតែខ្លួនឯងនេះចាស់ប៉ុណ្ណឹងហើយអាគិតថាអន្សំបន់អន្សំអីជាមួយកូនខ្លះទេអីមួយថ្ងៃមួយថ្ងៃគិតតែប្រកាសប្រកាសធ្វើអីក៏ប្រកាសហេបងបងបានហើយហើយខ្ញុំឆ្ងល់ដែរចាស់ខ្លួនឯងដែរសោះហ្នឹងបើក្រោកមកឃើញរែកបោះទៅហើយប្រចាំកូនម៉េះហើយយកខ្ញុំមកនៅថតកាជះនៅឡើងបានហ៎ រីឯងមើលមកប្រពន្ធរបស់ឯងគឺគឺគឺគឺមិនចេញទៅទេឯងឯងតបក៏តបមិនជាប់ដែរបើម៉ែគាត់ហូរហែអញ្ចឹងគាត់ឲ្យខ្ញុំទៅជះគេហើយខ្ញុំកូនប្រសាគាត់នេះហ៎អើយទៅទៅទៅស្ងាត់ទៅបានហើយប៉ុណ្្នឹងហើយហើយម៉ែឯងប្រកាន់ក៏ប្រកាន់ដែរម៉ែគ្រាន់តែរឿងសម្រាមប៉ុណ្្នឹងម៉ែឯងរករឿងដែរដែរម៉ែប្រពន្ធខ្ញុំមកកូនតបោះទេ គ្រាន់តែរៀងយឺតយ៉ាវបន្តិចទេហើយម៉ែឯងក៏ក្រឹតក្រមដែរម៉ែធ្វើមើលតែខ្លួនឯងនៅក្នុងវាំងអញ្ចឹងនេះហើយម៉ែឯងចំណាស់នឹងហើយរករៃសោកឲ្យខ្លួនឯងមិនបានទេម៉ែបើភ្នែកជ្រួបើភ្នែកជ្រួអញ្ចឹងអារីអាកូនចម្លើយអាកូនអាកូនចម្លើយឯងដឹងថាឯងកើតចេញពីអាណាទេរាល់ថ្ងៃនេះហ៎มันសំខាន់គាត់កើតចេញពីណាគេម៉ែតែសំខាន់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 Insure Gold ជួយបង្កើនកម្លាំងឡើងវិញ ត្រឹមតែ8សប្តាហ៍ទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំសំចូលគ្នាយ៉ាងល្អឥតខ្ចោះពីទឹកដោះគោស្រស់និងទឹកខ្មុំធម្មជាតិពិតពិតរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវ Romano ក្លិនជោគជ័យរបស់បរោអង្គសង់ទ័រក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ សំខាន់គាត់កើតចេញពីណាគេម៉ែតែសំខាន់គាត់ប្តីខ្ញុំតែឯងបាច់ខ្វល់ជាមួយគាត់ទេទៅធ្វើការងារយ៉ាងវិញ ងមកវិញហើយអើយបងបោអើយបងបោក្រាន់សុំនៅដល់ល្ងាចតិចក៏មិនបានម៉ែម៉ែឯងមកវិញហ៎ខ្ញុំស្មានតែចិត្តសឿងដូចសំដីតើការពិតអត់ខ្មេះសោះទៅមិនទាន់បានមួយថ្ងៃផងមកវិញអី ខ្ញុំខំតអខ្ញុំស្មានតែខ្ញុំបានដេកមួយប្តីខ្ញុំមានក្តីសុខមួយថ្ងៃឯតើអញមកព្រះអញចង់អាណាមានក្តីសុខមិនមានក្តីសុខជារឿងរបស់អញមិនរឿងរបស់អញតែខ្ញុំស្មានមកឯងទៅរំហាយកាយក្រោយមកវិញបានខ្ញុំសួរហ្នឹងណាខ្ញុំសួរខ្ញុំគ្រាន់តែបារម្ភពីម៉ែតាម៉ែហើយម៉ែឯងគិតដល់ណាដល់ណីហ្នឹងម៉ែចេះតែគិតច្រើនអញ្ចឹងណាបានមុខចេះជ្រួញអាគ្រី chứ à lai cái kiểu vậy chứ mất à, hãy hả ban chỉ hãy mình dễ đây chứ ban chỉ cắt mất xong chứ hả ai khơi một con ai đấy giờ cái ba mày mày bảo anh ớt hả ban chỉ ai nó kiếm, lưu mơ cả ai thì chuyện thoáng hả một ngôn khăn bệnh thì cái ba dương chỉ mai anh hay á à khi mày nhưng mà đang giấy mình mày anh mày thế đấy nè nhưng mà giấy cả kho anh à, nhưng mình giấy cả kho ơi មែនហើយពិបាកឯងអើយតាំពេញចិត្តហើយធ្វើអីក៏ខុសដែរតែនាងកុំខំដៃវេណាកុំឃើញប្តីងប់ងល់ប៉ុណ្ណឹងណាថ្ងៃមុនណាយើងដេញក្បាលពួកឯងម្ដងហើយកុំរកស្មានថាយើងមិនហ៊ានដេញក្បាលពួកនាងឯងទៀតណា អញ្ចឹងឯងបានប្រពន្ធមុនមុននៅមិនដែលបាននិយាយពីរឿងវិញណាមានរាល់ថ្ងៃដឹងថាថ្ងៃណាមានក្តីសង្កេនេះឯងខ្ញុំអត់ទាន់មានកូនតម្រត់តែខ្ញុំមានកូនទៀតមិនដឹងថា ទៅនៅណាហើយខ្ចប់ប្រត់នៅណាឯងពីមុនណាខ្ញុំគិតថាស្រឡាញ់គ្នាអាចនៅជាមួយគ្នាបានហើយតែឥឡូវខ្ញុំគិតខុសស្នេហាស្មោះហ่ะមិនឈ្នះដាតម៉ៃក្មេកទេហើយបើគាត់មិនចូលចិត្តខ្ញុំណាខ្ញុំចេញក៏បានដែរ ខ្ញុំមិនចង់ធ្វើជាកូនផ្សារចិត្តមៀឲ្យគេនិយាយដើមពេញភូមិអញ្ចឹងទេហើយណែនិយាយអីហ្នឹងចង់រត់ចោលបងមែនខ្ញុំក៏ចង់នៅដែរតែខ្ញុំមានកិត្តិយសទោះបីខ្ញុំជាប្រពន្ធទីប្រមាណក៏ដោយតែខ្ញុំមានចិត្តស្មោះបើម៉ែបងឯងមើលមិនឃើញចិត្តស្មោះខ្ញុំទេខ្ញុំក៏គ្មានអីត្រូវនៅដែរណាមួយខ្ញុំមិនទាន់មានកូន តែបន្តិចទៀតណាបងឯងភ្លេចខ្ញុំហីម៉ែហើយម៉ែឯងចង់ខ្ញុំមានប្រពន្ធប៉ុន្មានទេបើម៉ែឯងស្ងប់ចិត្តឬក៏ម៉ែឯងចង់ខ្ញុំមានប្រពន្ធទេចង់ឯងមានប្រពន្ធប៉ុន្មានក៏យើងមិនខ្វល់តែឯងយកប្រពន្ធមកនេះតែកំពុងយ៉ាប់យ៉ាប់នេះដូចប្រពន្ធឯងសប្ថ្ងៃអញ្ចឹងយើងសោកអស់ហើយថាប្រពន្ធរបស់ឯងនេះគឺពុកកំចិលកំចិលរលួយអីគេហ៊ានដៀលដល់ពួកអញ្ចឹងផងអី ប្រយ័ត្នខ្ញុំធំមកបានណាជឿថាខ្ញុំអត់ហ៊ានទុកជីវិតម៉ែមែនហើយលឺទេលឺប្រពន្ធម៉ែឯងចង់សម្លាប់អញយ៉ាងម៉េចឯងជាជាតិខ្លងទេមកលឺថាប្រពន្ធម៉ែឯងចង់សម្លាប់ម៉ែឯងទេយ៉ាងម៉េចម៉េចម៉ែឯងយកស្ងៀមទៀតហ៎យកក៏គ្មានហេតុផលទុកកូនប្រែតរលក់ដូចពួកឯងទៀតដែរ con 아프고 젠장! 지금 좀 까불면 아냐 마이 ទៅទៅទាំងម៉ែទាំងកូនចង់ងាប់ណាក៏ងាប់ទៅយើងមិនខ្វល់ទេ ទៅលោកស្រីមេឃុំ ខ្ញុំមិនណាទៅចង់សម្លាប់ម្ដាយខ្លួនឯងនោះសារីតើបងរៀនដល់ត្រឹមណាដែរបាទលោកស្រីមេឃុំខ្ញុំមករៀនបានត្រឹមទី6ទី7ទេហើយក៏ឈប់ទៅលោកស្រីមេឃុំខ្ញុំចង់ឲ្យគេរៀនដល់បាក់ដប់តែគេមិនព្រមនៅសុកសុកវាក៏យកប្រពន្ធមកសារី ស្ដាប់បងណា បើប្អូនឆ្លើយតាមត្រង់បងនឹងជួយសម្របសម្រួលជាមួយនឹងលោកយាយឲ្យប្អូនតើពេលនោះប្អូនពិតជាមានគោលបំណងធ្វើបានម្ដាយរបស់ប្អូនពិតមែនទេអត់ទេ ខ្ញុំស្បត់ក៏បានដែរខ្ញុំអត់ដែរមានចិត្តធ្វើបាបគាត់ទេទោះជាគាត់ណាមកអាក្រក់ខ្លះគាត់ចេះខ្ញុំខ្លះក៏ដោយក៏ខ្ញុំមកនៅចាំគាត់ថាគាត់ជាម៉ែដែលបង្កើតខ្ញុំមកដែរខ្ញុំឯណាតាហ៊ាន អាក្រក់ដល់ថ្នាក់ទៅលើកដៃវាយគាត់នោះសារី បើឯងមិនចង់ធ្វើបាបគាត់មិនក៏មានហេតុការណ៍នោះកើតឡើងគាត់រត់ទៅខ្ញុំក៏រត់ទៅតាមគាត់ខ្ញុំទៅខាត់គាត់តា តែលឿនពេកណាមួយគាត់ចាស់ដែរគាត់ក៏ចពប់ជើងភ្លាត់ដួលខ្លួនគាត់តាហើយខ្ញុំក៏ទៅដល់លមមក៏ទៅតាក់ចង្គង់គាត់ប៉ះចកេះគាត់ដួលហ្មងទៅហើយភ្លាត់ជើងប៊ីចំទ្រូងគាត់ហ្នឹងគ្មានទេអាយយកសម្រាប់អញយើងនឹងច្បាស់ ថាឯងមិនមែនមកតាមយើងទេឯងមកបាំងហើយព្រោះតែប្រពន្ធឯងហ្នឹងយើងមិនជឿថាឯងមិនមកតាមយើងទេគឺឯងចង់សម្លាប់យើងតែម្ដងអរគុណលោកយាយអង្គុយចុះសិនមកលោកយាយតើពាក្យដែលសារីនិយាយគឺជាការពិតទេសារីថាមិនបានធ្វើបាបឬក៏ចង់សម្លាប់លោកយាយទេមិនតែលោកស្រីមេពូ វាចង់សម្លាប់ខ្ញុំខ្ញុំនឹងវានេះឆ្លោះគ្នាប្រមាណដងហើយខ្ញុំមិនដែលតាមលួងខ្ញុំទេអាកូននេះវាងប់នឹងប្រពន្ធវាខ្លាំងណាស់ ព្រោះពេលហ្នឹងម៉ែឯងខឹងខ្ញុំខ្លាំងបានម៉ែឯងនិយាយអញ្ចឹងហ៎អត់ទេហើយខ្ញុំសម្រុកអញមែនបានខ្ញុំយល់អរគុណលោកយាយសារីបងស្ដាប់លោកយាយរួចបងយល់ចិត្តលោកយាយហើយបងក៏មើលភ្នែកប្អូនដឹងដែរសារីបងសួរម្ដងទៀតតើប្អូនពិតជាមានគោលបំណងធ្វើបាបម្ដាយរបស់ប្អូនពិតមែនអត់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 Insure Gold ជួយបង្កើនកម្លាំងឡើងវិញត្រឹមតែ8សប្តាហ៍ទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំផ្សំចូលគ្នាយ៉ាងល្អឥតខ្ចោះពីទឹកដោះគោស្រស់និងទឹកខ្មុំធម្មជាតិពិតពិតរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវ Romano ក្លិនជោគជ័យរបស់បរោអង្គសំតើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ ចង់សម្រាប់ខ្ញុំតែម្ដងព្រោះវាមុខរសារប្រពន្ធវាហ្នឹងណាវាកលឹកដែរថាប្រពន្ធវាចង់សម្រាប់ខ្ញុំសារីស្ដាប់បងណាបងដឹងថាប្អូនរៀនទៀតតែប្អូនត្រូវដឹងថាម្ដាយគាត់ស្រឡាញ់កូនណាគាត់មានកូនតែម្នាក់គាត់គឺប្អូនហ្នឹងតើគាត់ទៅសារប្អូនធ្វើអីបើពេលនេះប្អូននិយាយអ្វីដែលជាការពិត បងនឹងជួយសម្របសម្រួលជាមួយនឹងលោកយាយដោយលក្ខខណ្ឌអ្វីមួយបាទអឺអញ្ចឹងឆ្លើយមកតើបងពិតជាមានគោលបំណងធ្វើបាបម្ដាយរបស់បងមែនអត់ទេគាត់តែខ្ញុំនឹងគាត់ឧស្សាហ៍ឆ្លោះគ្នា ហើយមានរឿងបែបហ្នឹងគាត់ក៏ខឹងខ្ញុំគាត់ក៏ចោទខ្ញុំតែម្ដងទៅហេតុអីបានតែចេះតែមានរឿងជាមួយនឹងម្ដាយអត់ដឹងមិនគាត់ទេ ឲ្យតែខ្ញុំមានប្រពន្ធណាគឺគាត់តែតែឆ្លោះគ្នាជាមួយខ្ញុំ ហើយនឹងប្រពន្ធខ្ញុំហើយប្រពន្ធមុនមុនខ្ញុំណាគេរត់ចោលខ្ញុំអស់ហើយប្រពន្ធទាំងអស់ប្អូនរកខ្លួនឯងឬក៏ម្ដាយគាត់ជាអ្នករកឲ្យប្អូនគ្មានទេលោកមេឃុំខ្ញុំមិនបានរកឲ្យវាទេគឺវារកពីណាពីណីមកយកមកចូលផ្ទះហ្នឹងអត់ផងខ្ញុំស្រឡាញ់គ្នា ខ្លះការខ្លះក៏បានសែនទៅ រំលង30ឆ្នាំនេះប្អូនរស់នៅជាមួយនឹងម្ដាយរហូតមែននៅជាមួយគាត់30ឆ្នាំហើយហេតុអីបានជាប្អូនមិនស្គាល់ម្ដាយរបស់ប្អូន បងគ្រាន់តែស្ដាប់លោកយាយនិយាយប្រមាណម៉ាត់នេះបងស្គាល់គាត់ទៅហើយមិនស្គាល់យ៉ាងម៉េចលោកស្រីមេឃុំម៉ែខ្ញុំហ่ะតែអញ្ចឹងឲ្យតែខ្ញុំមានប្រពន្ធណាគាត់ដឹងតែរករឿងអីអូនណាមិនស្គាល់ទេ30ឆ្នាំហើយ ប្អូនត្រូវស្គាល់ចរិតម្ដាយរបៀបម៉េចគាត់ជាមនុស្សបែបណាប្អូនគួរតែស្គាល់ឲ្យច្បាស់បើប្អូនស្គាល់ច្បាស់ប្អូននឹងមិនមានរឿងជាមួយនឹងគាត់ទេទោះប្អូនមានប្រពន្ធឬក៏មិនមានប្រពន្ធក៏ដោយណារ៉ាតើប្អូនពិតជាចង់សម្លាប់ម្ដាយក្មេករបស់ប្អូនពិតមែនទេម៉ែក្មេកខ្ញុំគាត់ពិបាករស់នៅជាមួយខ្លាំងណាស់រឿងខ្លះតូចសោះគាត់ចាក់ទឹកត្រាំរហូតដល់ធំ អើគេផ្អើឯងកូនភាសាណាការចូលក៏ខ្ចាត់ខ្ចាយដែរបើអញ្ចឹងឲ្យខ្ញុំធ្វើមកជាមួយគាត់ណារ៉ាអូនស្រឡាញ់ប្តីខ្លាំងទេមិនបាច់និយាយក៏បងដឹងដែរថាប្អូនស្រឡាញ់ប្តីខ្លាំងតែប្តីប្អូននិងប្អូនទើបតែស្គាល់គ្នាប្រហែលឆ្នាំទេ តែនេះម្ដាយគាត់ចិញ្ចឹមគាត់30ឆ្នាំទៅហើយបើប្រៀបធៀបទៅ ក្តីស្រឡាញ់នោះម្ដាយគេស្រឡាញ់គេខ្លាំងជាងបងអូនទៅទៀតហើយបងប្អូនស្រឡាញ់ប្តីពិតមែនគ្រាន់តែរស់នៅឲ្យចុះសម្រងខ្លះជាមួយនឹងម្ដាយក្មេកតើវាយ៉ាងម៉េចបងអូនស្រីស្ដាប់បងណាបងគ្រាន់តែស្ដាប់លោកយាយប្រមាណម៉ាត់បងស្គាល់ចរិតលោកយាយបងអូនជាកូនប្រសាក៏ត្រូវតែស្គាល់ចរិតរបស់គាត់ដែរ ស្គាល់ចិត្តហើយតែគាត់ប្រកាន់ច្រើនម្លឹងម្លឹងអ្នកណាតែគាត់ចិត្តត្រូវធ្វើក៏ខុសមិនធ្វើក៏ខុសមកពីគាត់មិនចូលចិត្តខ្ញុំតែម្ដងគាត់មិនដែរចាប់ទុកខ្ញុំ ជាកូនប្រសាទេលោកស្រីមិនខំគិតមើលគាត់រស់នៅ របៀបគាត់ពីមុនឲ្យខ្ញុំមនុស្សជំនាន់ថ្មីរស់ដូចគាត់យ៉ាងម៉េចកើតណារ៉ាប្អូនអាយុល្មមដែរ តែកំណត់ប្អូនគឺនៅក្មេងខ្ចីតាមបងសង្កេតមើលទៅគាត់កាចតែគាត់ចង់ឲ្យយើងល្អទេអញ្ចឹងបងឲ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់ហើយណាពេលនេះបងសម្របសម្រួលបន្តទៅទៀតទៅចុះប៉ុន្តែ វាហាក់ដូចជាលើដែនសមត្ថកិច្ចបងហើយបងមិនចង់ឲ្យគ្រួសារទាំងពីរបែកបាក់គ្នាទេ សារីនិងណារ៉ាតើយល់ព្រមឬក៏អត់ យហើយឆ្កែកន្ទុយខ្វៀនវានៅតែខ្វៀនទេឈប់លេងលេងអាចារ្យណាលេងស៊ីតរីជួយ ឡាញ់ម៉ែក៏អត់ស្លាប់ម៉ែទេ មិនមែនម៉ែបើលាងឲ្យស្អាតចាំខ្ញុំលាងម្ដងទៀតក៏បានដែរម៉ែតារាកាប់ទៅម៉ែក៏មានសម្ដីលឺលួសធំទូចទៅលើកូនដែរតែម៉ែនិយាយនេះគឺចង់ឲ្យកូនល្អ ម៉ែចង់ប្រាប់ថាម៉ែសុំទោសតារាកូនចង់ធ្វើស្អីហ្នឹងឆាប់ក្រោកឡើងមកទៅកូនណា កូនអត់ហ៊ានទទួលពាក្យសុំទោសពីម៉ែទេអូកូនជាអ្នកធ្វើខុសលើម៉ែច្រើនជាងខុសដល់នរោគាត់ឈ្មោះកូនទុកអើយក្រមមកកូនណាគ្មានអ្នកណាគាត់ឈ្មោះកូនទេម៉ែលើកលែងឲ្យកូនហើយណាម៉ែក៏មានកំហុសច្រើនទៅលើឯងដែរ ណាស់នេះទៅហើយនៅប្រកាន់ច្រើនណាស់រឿងខ្លះជួយបាន តែមិនព្រមជួយ តែអង្គុយនាំតែរឿងមើលបំណាំកូនរហូតម៉ែមិនដឹងថាម៉ែនេះជាមនុស្សប្រភេទណានទេ កូនក៏ដូចគ្នាដែរម៉ែបើសិនជាម៉ែចង់សុំទោសកូនកូនក៏ទទួលយកបានដែរកូនហ៊ានដល់ថ្នាក់និយាយពាក្យមិនគួរគប្បីដាក់ម៉ែហ៊ានលើកដៃសឹងតែសម្លាប់ម៉ែចោលកូនមានមុខឯណា ទៅទទួលពាក្យសុំទោសពីម៉ែអូកូនសុំទោសណាម៉ែ បាត់ហើយណាកូនណាបងខ្ញុំគេក្រោកឡើងមកកូនម៉ែលេប្រកាន់ពួកឯងហើយណាតែកូនកូនទាំងពីរត្រូវចេះកែខ្លួនណា កុំភ្លេចខំប្រឹងរកស៊ីទើបមានបានគេមកពីគ្រួសារយើងក្រនេះមកពីពួកយើងចេះតែឆ្លោះគ្នា ពេលនេះកូនដឹងឯណាម៉ែក្នុងចិត្តម៉ែស្រឡាញ់កូនប៉ុណ្ណាអ ខ្លួនស្រឡាញ់ម៉ែម៉ែក៏ស្រឡាញ់កូនទៅពីចាលេងអីហើយស្រីនេះខំលេងអីមិនខេងលើកមុនយាយឈឺហ្មង ពីមុននឹងឈឺចិត្តតែឥឡូវនេះលែងឈឺហើយឃើញទេគ្រាន់តែចេះអត់អោនឲ្យបន្តិចវាមានអីខុសឆ្គងទេ ចាអរគុណលោកស្រីមេឃុំខ្លាំងណាស់ដែល បានណែនាំខ្ញុំនេះឲ្យចេះអត់អោនឲ្យកូនចៅកុំអីហ្នឹងខ្ញុំច្បាស់ជាឈឺចិត្តស្លាប់ហើយ ចាអត់អីទេនេះជាទួនាទីរបស់ខ្ញុំជាមេឃុំត្រូវយល់សុខទុក្ខពីប្រជាពលរដ្ឋអញ្ចឹងហើយ មិនហើយសារីហើយនឹងណារ៉ាស្គាល់ពីម្ដាយច្បាស់នៅចាស្គាល់ឃើញទេវាមិនមានរឿងអីធំដុំទេបើសិនជាសារីចេះស្គាល់ម្ដាយរបស់ខ្លួនឯងច្បាស់លួងម៉ែតែបន្តិចវាក៏មិនមានរឿងដល់ថ្នាក់នេះដែរសារីជាប្តីត្រូវចេះណែនាំប្រពន្ធបើប្រពន្ធមិនដឹងមិនស្គាល់ម្ដាយ ត្រូវចេះប្រាប់នាងនិងណែនាំគ្នាងដោយអត់ធ្មត់ណារាក៏ដូចគ្នាដែរយើងជាស្រី ត្រូវចេះគិតគូរពីផ្ទះខាងប្តីត្រូវស្គាល់ម្ដាយក្មេក មិនមែនចេះតែខឹងហើយញុះញង់ប្តីឲ្យចេះតែខឹងតាមខ្លួននោះទេ ត្រូវគិតថាគាត់ក៏ជាម្ដាយបង្ការរបស់យើងដែរស្រឡាញ់ប្តីត្រូវតែស្រឡាញ់ម្ដាយរបស់ប្តីផងដែរណា ចំពោះលោកយាយក៏ដូចគ្នាដែរ ពេលខ្លះក៏បិទភ្នែកបិទច្រមុះខ្លះទៅខ្ញុំគិតថាលោកយាយចង់ឲ្យកូនល្អតែក្មេងសម័យនេះវាមិនចេះដឹងខុសត្រូវដូចចាស់ជំនាន់មុនទេ លោកយាយគួរតែមាន ការអត់ធ្មត់បន្តិចទៅទើបជាការល្អ